ជៀនភូលហរកណែចង់ដឹងចង់សួរញាគ្រូបើសិនយើងធ្វើខុសដោយមិនដឹងខ្លួនតើបាបឬអត់មានបាបនិងមិនបាបមិនដឹងខ្លះអត់បាបទេយើងអត់ដឹងឧទាហរណ៍ថាយើងយើងបើកឡាន ទៅធ្វើការឬក៏បើកឡានមកវត្តអីចឹងស្រាប់តែកិនសម្ោចកិនក្តាមវាកាត់ថ្នល់ហ្នឹងអត់ដឹង យើងអត់ដឹងទេអត់ដឹងរបៀបនេះអត់បាបទេព្រោះគ្មានបំណងធ្វើវាអត់ណាអត់បំណងសម្រាប់វាប៉ិនមួយទៀតយើងទៅស្ទូចត្រីយើងអត់ដឹងបាបផងប៉ិនយើងទៅស្ទូចត្រី ទូចត្រីលេងដូចស្រុកនេះឲ្យតែតនេតនេទៅទូចត្រីលេងក៏អត់ដឹងថាបាបទេអាហ្នឹងបាបធ្ងន់ជាងអ្នកដឹងអាហ្នឹងបាបធ្ងន់ហ្មងព្រោះអីគ្រាន់តែមិនដឹងបាបតែអ្វីដែលគាត់ធ្វើគឺជារឿងមានបំណងយល់ទេបំណងក្នុងការសម្លាប់គេយ៉ាងច្បាស់ឃើញទេបំណងក្នុងការសម្លាប់គេយ៉ាងច្បាស់ហើយថែមទាំងមិនដឹងថានឹងជាតួបាបផងអវិជ្ជាគ្របគាត់ចិត្តឈឹង ចឹងសម្លាប់ដោយតោសៈផងក្តោបដោយអវិជ្ជាផងពីរជាន់ពីរជាន់ខុសគ្នាសត្វស្លាប់ ដូចគ្នាឥឡូវថាត្រីងាប់ដូចគ្នាយើងបើកកណូតយើងបើកទៅស្រាស្លាប់ចាក់ម៉ាស៊ីនហ្នឹងវាកាប់ត្រូវត្រីស្លាប់ងាប់ត្រីងាប់បែបហ្នឹងអត់មានទោសទេព្រោះអត់មានបំណងសម្លាប់ឃើញទេ អត់មានបំណងសម្លាប់តែស្រីនឹងងាប់ឯងងាប់មិនបាបទេអត់ផងព្រោះអត់មានចិត្តបាបនិយាយរំជួយអត់មានចិត្តបាប វាអត់មាន បំណងអាក្រក់ក្នុងការផ្ដាច់ជីវិតរបស់វាទេ ពួកយើង បើកតែម៉ាស៊ីនតើបើកតែកណូតតើឃើញទេអត់ដឹងអត់ដឹងក្នុងន័យហ្នឹងអត់បាបទេឲ្យបាបមិនត្រូវ ព្រោះវាអត់មានចេតនាឲ្យគេស្លាប់ ចុះទៅទូចថៃលេងទូចថៃមកអាំងស៊ីលេងអញ្ចឹងណាចាស់ចាស់នៅអូស្ត្រាលីនេះក៏ដោយច្រើនណាតាមដែលអាត្មាដឹងគាត់តនេគាត់គាត់ចេះថារវល់បើគាត់តនេទៅស្ទូចត្រីមកកណោហីមានបាបស្អីទេគាត់គាត់ថាវាអត់បាបអីផងគាត់លេងជា holiday របស់គាត់អីអីចឹងអាមិនដឹងធ្ងន់ណាអាមិនដឹងបែបហ្នឹងធ្ងន់ណា មិនបានធ្ងន់ហីឲ្យខ្ញុំបាបមិនគួរខ្ញុំមិនដឹងរឿងមិនដឹងនឹងហើយធ្ងន់ស្អីក៏ដោយអាមិនដឹងនឹងធ្ងន់ណាអាមិនដឹងឲ្យធ្វើអាមិនដឹងឲ្យធ្វើនឹងធ្ងន់ទេហោតែយើងទៅបើកឡានចុះបើកអត់ដឹងច្បាប់ចរាចរណ៍តើប៉ូលីសចាប់អីចាប់ខ្ញុំតែអីពួកខ្ញុំអត់ដឹងអានឹងធ្ងន់ជាងអ្នកដឹងឆ្ងាយអាអត់ដឹងឲ្យបើកធ្ងន់ហ្មងណា អត់ license អត់អីទេទៅបើកខុសកាន់តែធ្ងន់ណាស់ណាបើមិនដឹងនោះស្ងៀមទៅកុំបើកទៅដឹងតែមិនចេះហើយមិនក៏បើកអឺហើយមិនចេះច្បាប់ឲ្យទៅបើកធ្ងន់គឺបណ្ដៃកាន់តែខ្លាំងព្រោះតែមិនដឹងឯងមានសកម្មភាពនៅក្នុងរឿងនឹងទោសធ្ងន់ យើងថាហេមិនដឹងផងឲ្យគ្នាទោសធ្ងន់មែនអានេះគ្មានអាណាឲ្យទេច្បាប់ធម្មជាតិចឹងឧទាហរណ៍ថាក្មេងទៅចាប់ភ្លើងភ្លើងក្តៅឯងក្តៅហើយគ្នាមិនដឹងស្រាប់តែឃើញវាសបាយវាទៅចាប់ចាប់ស្រាប់តែលាក យើងទៅបន្ទោសយើងទៅសម្រាលទោសឲ្យក្មេងថាម៉េចអើហីភ្លើងនេះគ្មានដឹងខ្យល់អីចឹងមិនក៏ទៅអាលាកក្មេងបើក្មេងវាមិនដឹងថានឹងអាលាកផងហ្នឹង យើងទៅថាចឹងកើតទេណាអ្នកថាមានផ្លើថែមណាអ្នកថាចឹងណាអ្នកថាអីក្មេងវាមិនដឹងភ្លើងផងហើយអឺមិនក៏ភ្លើងនឹងធ្វើឲ្យក្មេងនឹងអលាកខ្លាំងម៉េះអាមិនដឹងភ្លើងនឹងធ្ងន់មិនដឹងនៅធ្វើហ្នឹងអាមិនដឹងនៅក្នុងធ្វើក្នុងអំពើហ្នឹងហ្នឹងហើយអម្យ៉ាងទៀត អឺនៅក្នុងបដិច្ចសមុបាទបានបញ្ជាក់ច្បាស់ថាអវិជ្ជា គឺជាមេនៃសង្ខារធัวទាំងឡាយព្រោះតែល្ងងនឹងត្មងព្រោះតែអវិជ្ជានឹងឯងរឿងចង្រៃបំផុតហើយយើងមិនអាចតែហេខ្ញុំល្ងងសឹងអីអនុគ្រោះខ្ញុំទៅ អាល្ងងនឹងហើយគេធ្វើបាប អាល្ងងនឹងហើយចាញ់បោកគេល្ងងនឹងហើយងើបមុខវាមិនរួច មិនក៏ទៅសរសើរគុណល្ងងហ្នឹងព្រោះតែល្ងងហ្នឹងហើយទៅខ្លួនឯងវាលំបាកហ្នឹងឃើញព្រះសម្មាសម្ពុទ្ធសម្ដែងថាម៉េចថា បុគ្គលល្ងងមានខ្លួនឯងជាសត្រូវមិនមែនគេទេមិនមែនគេបោកមិនមែនគេធ្វើបាបនោះទេគឺខ្លួនឯងជាសត្រូវនឹងខ្លួនឯងធ្វើឲ្យខ្លួនឯងវាអត់រឹងមាំធ្វើឲ្យខ្លួនឯងវាខ្សោយធ្វើឲ្យខ្លួនឯងវាអត់ឆ្លាតធ្វើឲ្យខ្លួនឯងនៅល្ងឹត គេនិយាយឃើញកាយៅនៅលើគោកមើលមិនដឹងគេណាគេនិយាយមកឃើញកាឡាបោកលើគោកលើគោកប៉ុន្តែព្រោះតែល្ងងមើលមិនដឹងគេបោកអញ្ចឹងមិនមែនរឿងគេបោកទេរឿងយើងល្ងងឃើញទេអញ្ចឹងបានបងថាបុគ្គលល្ងងមាន ខ្លួនឯងជាសត្រូវមិនបុគ្គលល្ងងមានអ្នកបោកជាសត្រូវមិនមែនទេ ប្រពន្ធអត់ថាអញ្ចឹងទេពូតាំងពីអាត្មាកើតមកដល់ប៉ុណ្ណេះ ខ្មែរក៏រស់នៅក្នុងសង្គមបោះខ្មែរយើងនឹងដែរតាសួរថាអ្នកខ្លាំងប៉ាកែណាមួយដែលបោកថ្មបានឬក៏ថ្មមិនរស់នៅក្នុងសង្គមហ្នឹងនៅហ្នឹងចែកសបុតចេញពីប៉អិនមកចេះមកចេះមិនចេះថ្មទទួលបានតែញយប៉ិនមិនក៏ថ្មមិនចាញ់បោកគេទៅព្រោះមើលឃើញទៅឃើញកាឡាបោកលើកោកលើកោកមើលឃើញហ្មងណា ប៉ុន្តែយើងខ្វះភ្នែកបញ្ញាវាមើលអត់ឃើញដល់ហើយបោកចាញ់បោកគេចាញ់បោកគេទៅគេបោកទៅខឹងគេមែនទេដូចឃើញអ្នកនេះចេញមកខ្លាំងប៉កែយ៉ាងនេះយ៉ាងនោះឯនាំគ្នាខឹងមកថាកុំខឹងបរឹងខ្លួនឯងបើកភ្នែកអ៊ូខុងឡើងបើកភ្នែកបញ្ញាឡើងចឹងចង់ឯងមកជាបីសាចអីក៏ដោយ តែមានភ្នែកអ៊ូខុងមើលឃើញហ្នឹងប៉ិនយ៉ាប់ទៅខាងជេងមើលបីសាចវាមិនឃើញអាជ្រូកក៏មើលបីសាចមិនឃើញឃើញតែស្រីស្អាតជាប់អន្ទាក់របស់ស្រីស្អាតតញយអាបីសាចតញយដោយសារតែវាមើលឃើញតែរូបភាពដែលគេនិមិត្តវាអត់ឃើញ ធាតពិតរបស់គេព្រោះអីវាមានអត់មានភ្នែកដូចអ៊ូខុងនឹងចឹង ដូចអ្នកកុហកអ្នកអីហ្នឹងសាក់តែមានអ្នកដឹងច្រើនមកភ័យលើប៉ុន្តែតែយើងវាអត់ដឹងហ្នឹងវាអត់ចម្រើនការយល់ដឹងហ្នឹងបានចេះតែធ្វើឲ្យអ្នកកុហកអ្នកបោកយើងនឹងសំបាយចិត្តចាយលុយហឺហានឹងការបោកយើងហើយមានគុណលើយើងទៀតណាដាក់គេជាអ្នកមានគុណទៀតទុកគេជាព្រះទៀតឃើញទេគេបោកក្បាលហើយហ្នឹងគឺថាទុកទុកគេជាព្រះទៀតទុកគេជាអ្នកមានគុណទៀតអាហ្នឹងវាសំបែបអញ្ចឹង កាលប្រហែលជាជាង20ឆ្នាំមុនមកនៅសាមណេរកាលហ្នឹងល្បីរឿងព្រះអង្គម្ចាស់រាដេប៉ូហ្នឹងញឹកអញឹកហើយអាត្មាមិនដឹងល្មិចទេវាមិនតន់យល់អភិធម្មអីមែនទេហ្នឹងប៉ុន្តែខណៈសោនមក feeling ប្រាប់មកថាវាមិនមែនរឿងពិតគេថតដាក់កសែតមកដល់ពេលនេះបីដានឹងទៅជួបកូនហើយណាហើយមាននាគទឹកនៅខាងណា ខាងអ្នកភ្លើង នៅខាងណា នៅពេលឆ្នាំ95កាលហ្នឹង95មកមកពេញ95នឹងនឹងមានភាពងងឹតនៅមុខវាំងនឹងប្រហែលជាមួយចំកាំងដំរី តែសូមកូនចៅទាំងឡាយកុំផ្អើលតាមពិតឪមកប្រោះពួកកូនអីអីចេះចេះចេះចេះចេះអាត្មាស្ដាប់ទៅងាប់ហើយនិយាយអញ្ចឹងមានអ្នកជឿដែរចេះគិតអញ្ចឹងនិយាយអញ្ចឹងមានអ្នកជឿដែរ តែមិនដឹងថាត្រូវបញ្យលគេល្មិចឯកាលនោះតែខ្លួនអាចជឿដែរអីអាត្មាដើររៀននៅមុខវាំងតែមានតែឃើញស្អីវាអត់មានអីហើយក្រោយមកទៀតមានច្រើនក្រុមមែនតើច្រើនក្រុមណាច្រើន ក្រុមយកឈ្មោះព្រះអង្គម្ចាស់រ៉ាដេប៉ូនឹងយកមកអឺមានចុះពីភ្នំបយ៉ង់កោមកនៅខេត្តតកែវនោះក៏ក៏ញយដែរចាស់ចាស់ហ្នឹង ក្រាលវាយកយកយកអាកសែងទៅក្រាលឲ្យគេដើរអញ្ចឹងគេដើរចុះមកដើម្បីយកប៉ុនឲ្យគេជន់កសែងនោះយកប៉ុនម្នាក់ម្នាក់នឹងឬតារ៉ាដេប៉ូចុះមកអីចឹងមានអីមកចឹងទៅគេនិយាយធေါ်គេនឹងប្រមាណយប់ចឹងទៅប្រមូលលុយបាន2លានជាង2លានកាលហ្នឹងច្រើនលុយនៅថ្លៃហ្នឹងហើយ ដល់ដល់ថ្ងៃចុងក្រោយគេនឹងធ្វើអាភិបអស្ចារយ៉ាងម៉េចយ៉ាងម៉េចឲ្យកូនចៅឃើញមែនទេអាយុទី2ហ្នឹងរត់បាត់ទៅស្ពេលុយរត់បាត់ទៅហ្នឹងមានរ៉ារីប៉ូស្អីអូបន្តិចទៀតចេញមកពីណា ពីកំពង់ចាមមកទៀតហ่ะច្រើនណាស់ច្រើនកន្លែងដល់ហើយទៅដល់គេបោកចឹងម្នាក់ម្នាក់ចេះតែខឹងចេះតែខឹងស្មានថាកុំខឹងមើលកំហុសខ្លួនឯង តែក្បាលអញនៅល្មិចបើចេះគេបោកបានអារឿងចឹងចឹងនេះស្មារការនឹងនិយាយពាក្យខ្លាំងខ្លាំងថាកុំខឹងគេដែលឃើញកំហុសខ្លួនឯងអត់ខឹងគេនឹងដែលឃើញកំហុសខ្លួនឯងអត់ថាខ្លួនយើងល្ងងអត់ដែលទទួលស្គាល់ខ្លួនឯងអន់ម្ដងនៅដូចចិត្តតែជឿគេហ្នឹងណាពពេលដែលយើងជឿគេថាខ្លាំងប្រកែងចេះប្រកែងចុះនឹងហើយគឺជាទីផ្សាររបស់គេណាគេមករូបភាពថ្ងៃហ្នឹងយើង ដឹងថ្ងៃក្រោយគេបង្កើតរូបភាពផ្សេង គេបង្កើតរូបភាពផ្សេងថ្ងៃក្រោយគេបង្កើតរូបភាពផ្សេងបង្កើតរូបភាពនឹងគេដឹងអស់ថ្ងៃក្រោយគេបង្កើតរូបភាពផ្សេងឲ្យតែយើងនៅជឿថាអារឿងខ្លាំងបកែអារឿងស័ក្តិសិទ្ធអារឿងស្អីស្អីហ្នឹងគេនៅតែបង្កើតបង្កើតទល់យើងងាប់យើងមិនដឹងផងយើងមិនដឹងទេដឹងទេអញ្ចឹងហើយបានពពុទ្ធព្រះអង្គអត់ថាបុគ្គលបកែបោកជាសត្រូវរបស់មនុស្សល្ងងអត់ទេអត់អត់ថាអញ្ចឹងទេបងថាបុគ្គលល្ងង គឺជាមានខ្លួនឯងជាសត្រូវភាពល្ងងគឺជាសត្រូវនឹងខ្លួនឯងអដល់មកឃ្លាទៀតព្រះអង្គថាបុគ្គលមានបញ្ញាមានខ្លួនឯងជាទីពឹង ដូច្នេះបញ្ញាគឺជាទីពឹងរបស់បុគ្គលមានបញ្ញានឹងតែម្ដង មានណាបោកបានទេមានណាធ្វើបាបបានទេឃើញទេអានឹងចឹងណាមកពីខ្លួនយើងទាំងអស់ ដូចកាលដែលគេថាពពោរិស័តអីចេញចេញចេះអ្នកខ្លះនោះទៅឃើញសោយចំអកចេញចេញចេញចេះបាទហើយត្រូវតែឲ្យចាត់វិធានការចេញចេញចេះបាទថាទេបើប្រជាជនមិនយល់ទេបិទបានមួយនឹងមិនមែនអស់ទេមានមួយទៀតបិទបានមួយនឹងចេញពីរទៀតបិទបានពីរនឹងចេញ4 10ទៀតឲ្យតែប្រជាជនយើងនៅតែជឿរបស់ក្រៅខ្លួននៅតែជឿចេះបានសុកនោះជឿចូលបានសុកថា នៅតែជាទីផ្សារនៃអ្នកកុហកយើងជានិច្ចហ្នឹងហើយអញ្ចឹងណា